ចឹងប្រឹងឲ្យញឹមតិចមើលញោមឲ្យមានសេរីសួស្ដីមិនបាច់ទៅតែងឋានសួរទេញោមសុកនឹងកើតមកពីខ្លួនយើងអាញឹមឡមើលមើលញោមណោតាញឹមតិចមើលហ្នឹងអាញឹមនេះស្អាតទៅញោមមិនធម្មតាទេចឹងបច្ចាញាតញោមពុទ្ធបរិស័ទអាញឹមហ្នឹងមិនអត់ផលទេណាញោមសំបីតែយើងធ្វើបន់កតិបឹងនៅការអញ្ញឹមនេះដែរកាលណាយើងអញ្ញឹមខាងក្រៅចេញមានន័យតែចិត្តរបស់យើងខាងក្នុងហ្នឹងវាជំរុញឲ្យអញ្ញឹមមិនមែនយី ហើយកាលណាចិត្តខាងក្នុងជ្រះថ្លាត្រេកអររីករាយបានញញឹមចេញបើចិត្តខាងក្នុងជ្រះថ្លាហើយបុណ្យកុសលនឹងចម្រើនលោកអ្នកប្រាជ្ញលោកពោលថាចេះញោមញញឹមព្រោះស្គាល់សង្ខារលោក ញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមម្យ៉ាងនោះព្រោះចរិតញញឹមប្រណិតព្រោះចិត្តជាញញឹមតស៊ូនឹងឧបសគ្គញញឹមបំបាក់សេនាមាញញឹមព្យាបាលអស់រោគាញញឹមរាល់គ្នាចិត្តមេត្តា ញញឹមប្រពុតអនន្តសួរញញឹមគប់គួរតាមធម្មតាញញឹមហ្វឹកហាត់កាត់តោសាញញឹមស្នេហាមិនបាច់ហាត់ប៉ុន្តែឥឡូវញាតិញោមស្ដាប់ខាងដើមទី1ញញឹមព្រោះស្គាល់សង្ខារលោកញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមមួយយ៉ាងនោះព្រោះចរិតញញឹមបណិតព្រោះចិត្តជាណែអាយើងអាញឹមមួយនោះព្រោះស្គាល់សង្ខារលោកស្គាល់ជាតិនេះ និងស្គាល់លោកនេះនិងលោកកមុកស្គាល់បនស្គាល់បាបស្គាល់គុណស្គាល់ទោសស្គាល់ល្អស្គាល់អាក្រក់ដល់មួយទៀតញញឹមព្រោះចរិត មនុស្សដែលមានចរិតស្លូតបូតទៀងត្រង់យុត្តិធម៌ចូលចិត្តការសបាយក្អាកក្អាយរីករាយគឺចរិតរបស់គាត់ទៅណាមកណាជួបញាតិជួបមិត្តជួបបងជួបប្អូនគឺមិនដែលចេះកើតទុកទេញាតិញោមអញឹមជាប់ចឹងហ្មងចេះអញឹមនៅយាយនេះអញឹមដោយតែគុណប្រាក់ក្រីញោមមើលណាប៉ាន់ថ្ងៃនេះអញឹមសូវសំទេញាតិញោមអូអត់ស្រួលខ្លួន ព្រឹកមិញទល់មកព្រឹកហ្នឹងក្អួតលោកនោះភ័យចង់អស់ហើយក្នុងគាត់ហ្នឹងតែតុនខ្លួនអស់ហើយញាតិញោមក្អួតមកព្រឹកហើយអាជើងនេះក៏វាមិនស្រួលដែរញាតិញោមឈឺចិត្តកន្លះខែហើយដើរអត់រួចនៅតែលើក្រែបានថ្ងៃនេះចេះទ្រាំហ្នឹងញាតិញោមឲ្យញោមមុនដល់មកអញ្ចឹងទៅដល់ណាក៏នៅទៅដែរអត់រមុនអញ្ចឹងបច្ចៈញាតិញោមតែញញឹមព្រោះចរិតហ្នឹងគឺមនុស្សហ្នឹងទៅណាក៏មានសេរីសួស្តីដែរចូលចិត្តការញញឹម ទទួលរយៈតៈទំបីជាទៅដល់ណាកន្លែងណាមានទុកតរៈធំតូចអីគឺស្នាមញញឹមរបស់គាត់មានរហូតអាហ្នឹងមានសេរីសួស្រីណាញាតិញោមឧទាហរណ៍តែប្តីមកពីធ្វើការវិញហត់ប្រពន្ធនៅផ្ទះទុកបីជាមិនមានមហូបអីមានតែប្រហុកក៏ដោយចោះឲ្យតែសម្ដីយើងជាភរិយាពេលប្តីមកដល់ផ្ទះឲ្យតែសតុនបងអញញឹមទុកបីបាយប្រហុកក៏ឆ្ងាញ់ដែរណតាណង ប៉ិនបើសិនជាមានខមន់ក៏ដោយស្ងោមន់ក៏ដោយរីកថាចំយ៉ាងហ្មងណាមានមហូបឆ្ងាញ់ក៏ដោយចោះប៉ិនបើមកដល់ហោះហូបហូបហូបអស់ដួសទៀតទោះបីជារបស់ឆ្ងាញ់ប៉ុណ្ណាក៏វាមិនឆ្ងាញ់ដែរមែនមែនយាយអ្នកលក់ដូរក៏ចឹងដែរដាក់ប៉មសៅម៉ៅលមុតសេរីសេដាផ្លែឈើផ្អែមផ្អែមប៉ុន្តែបើដាក់ពុកគេដល់ចិត្តមកទោះបីជាផ្លែនឹងវាផ្អែមក៏វាក៏គេមិនចង់ចូលដែរមែនមែនយាយ ប៉ិនបើយើងដាក់ផ្លែស្វាយជូរមែនដាក់ផ្លែស្វាយមកកញ្ច្រែងជូរមែនប៉ិនបើគេដល់ចិត្តអញដាក់គេញ៉ាញោមទោះគេមិនទិញក៏គេចូលសួរសិនដែរមែនមែនយាយញោមចឹងបច្ចៈចូលមកធေါ်យើងឯនេះវិញចង់បញ្ជាក់ថាសេរីសួស្តីសុខនិងចម្រើនវាកើតមកអំពីខ្លួនយើងអត់មាននរណាឲ្យយើងសុខ អត់មាននរណាឲ្យយើងចម្រើនអត់មាននរណាឲ្យຕົកអត់មាននរណាឲ្យទោសអត់មាននរណាឲ្យយើងមានហើយក៏អត់មាននរណាឲ្យយើងត្រង់កុំមានតថិយល់ឃើញខុសអញ្ចឹងញាតិញោមហើយម្ដាយឪពុកនៅផ្ទះជាមួយយើងយើងមិនគោរពមិនប្រតិបត្តិក្រាបសំពះនមស្ការបូជា មិនលើកដៃថ្វាយអង្គមគាត់ទេកុំថាឡើយដល់តែយកខ្លួនយើងឲ្យគាត់ដើរជន់នោះ សំបីតលើកដៃស្ពះថ្វាយអង្គមលោកលោកខំបកើតយើងចិញ្ចឹមយើងមកតាំងពីឈាមហូរតន្ទិលតន្ទិលរហូតចិញ្ចឹមទំនុកម្រងបីបាច់ថែរក្សាយើងក៏អាចជាបាច់នោមយើងតាំងតែពីតូចរហូតដល់ធំដឹងក្តីបញ្ជូនទៅសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជាទាំងផ្លូវលោកផ្លូវធម៌រៀបចំឲ្យមានគូសកលភរិយាស្វាមីបុត្រចែកធនធានទ្រព្យសម្បត្តិឲ្យមានមុខមាត់យកសក្តានៈទូនាទីដោយសម័យថ្ងៃបច្ចុប្បន្ននេះយើងមិនដែលលើកដៃសំពះគាត់ម្ដងទេកុំថាឡើយដល់តែយកខ្លួនយើងក្រាបឲ្យគេអ្នកដតីគេដោយជន់ ហើយញោមពិចារណាចុះអ្នកទាំងអស់ហ្នឹងមិនមែនជាឧត្តមភេទទេជាហីនភេទហើយរឿងអីដែលមកអង្គុយអាសនៈខ្ពស់ជាងឧត្តមភេទញោមចេញមកបដើប្រពន្ធក្មេងចេញមកទៅទៀមកខ្វេចេញមកទៅកន្លែងវាយបុករួចលោកដែលទៅកន្លែងវាយបុកឯណាកើតយាយញោមអញ្ចឹងហើយបានគេឲ្យឈ្មោះថាឧត្តមភេទហ្នឹងណាញោមកុំថាឡើយទៅកន្លែងវាយបុកសំបីទៅលោកសើចលឺក៏បានដែរត្រូវតងណាញោមសើចរះរះរះត្រូវទោសឲ្យមិនបានទេបាទអាត្មាសើចហ្នឹងសើចឲ្យញោមមើល ប្រសងដែលសើចលឺហ្នឹងក៏មិនបានដែរវាត្រូវទោសប៉ុន្តែសើចនេះសើចជាគំរូញោមឲ្យញោមបានដឹងលើកជើងលើកដៃខ្ពស់ក៏មិនបានរំច្រៀងដោយស្រីរបាំក្នុងនគរក៏មិនបានផាត់ក្រែមថែមសៅក៏មិនកើតបាយល្ងាចក៏មិនបានប្រពន្ធក៏អត់កូនក៏អត់ផ្ទះក៏អត់ម៉ែក៏អត់ឪក៏អត់ដោយហើយទៅតខោអាវស្លៀកពាក់គ្មានផងលោកមានខោដែរមានអាវដែរ មានតែសពុតសម្លៃដៃម៉ែម៉ែហ្នឹងយកមកមានអីគ្រាប់ហ่าហើយចាំទិញសពុតស្បងស្បៃត្រៃជីវរប្រគេនលោកណាអាត្មាប្រាប់ទេចុះធ្លាប់ប្រាប់ញាតិញោមនៅប្រៃវែងម្ដងហ่าបើតែងសពុតប្រកេនលោកលោកវាអត់មាន2 3ជាន់ទេណាយាយបើបងបង គេមាន2ជាន់មានអាវែងផងមានអាខ្លីផងអើយលោកអត់ទេមានតែមួយជាន់ហ្នឹងអើយបើយាយតែងស្ដើងស្ដើងយកមកប្រកេនលោកញោមមកយម ញោមចាំលើកសពុតងូតនឹងហែកហើយញោមថ្ងៃរះម៉ោង9ពីកើតមកញោមឲ្យកូនគេលើកបញ្ឈរ2នាក់មកហើយញោមមើលពីកើតមកបងឃើញធៀងដងណឡិចហើយដល់លោកយកទៅស្លៀកនោះមកធៀងថ្នោតគៀវថ្នោតនឹងឃើញអាលីងតែចឹងអាណិតលោកញោមដើរក្រាក្រាតិចមានខោមានអាវសំបីតខោអាវក៏គ្មានដែរ កុំថាឡើយដល់តរកវលរអញ្ជៀនរប្រពន្ធរកូននោះហើយចឹងហើយហើយក្រាស់សិតសក់ប្រាំហាថែតក្រាស់សិតសក់វាគ្មានទៅទៀតមានសក់ឯណាសិតអថ្ងៃកោអាលីងអាលីងយោ សំបីតសក់ហ្នឹងក៏ຕົកមិនកើតទៅទៀតកញ្ចក់ដៃកញ្ចក់ជើងហ្នឹងក៏ត្រូវកាត់ត្រូវតម្រឹមឲ្យបានស្អាតបាតពុកមាត់ពុកចកាហ្នឹងកោចោលទាំងអស់លះអស់ហើយញោមនៅតែស្បង់ជីវរទេមិនលះដោយអាចេលណាបើអាចេលលះមិនកើតទេសង់យើងលះមិនបានដោយអាចេលអាចេលគេលះរហូតដល់ខោអាវក៏មិនស្លៀកដែរលះចង់ពេកក៏មិនកើតណាយាយបើអាត្មាគ្រប់អង្គលះរហូតដល់អត់ក្រងស្បង់ជីវរគ្របដណ្ដប់អវយវៈហ្នឹងមកទេសនាយាយហ៊ានថ្វាយអង្គមឯងញោម បែបហ៊ានថ្វាយគុំទេបើតាតាហ៊ានចូលចិត្តហើយបើយាយយាយហ៊ានទេញោមអើយអានេះក៏នៅពេញទឹកពេញដែរអាណាហ៊ានមកថ្វាយគុំ